តុលាការរាជធានីភ្នំពេញ សម្រេចសេចក្តីលើជោគវាសនារបស់ប្តីប្រពន្ធជាប់ចោត2នាក់ជាប់តាក់ទងនឹងការសង្ស័យចាក់សម្លាប់ឪពុកបង្កើតដោយសម្រេចទម្លាក់ចោលបទចោតចំពោះប្តី រីឯប្រពន្ធត្រូវជាប់គុក13ខែលោកស្រីឈុនដាវីជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាដំបងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី25ខែសីហាឆ្នាំ2022បានធ្វើការប្រកាសសាលក្រមលើសំណុំរឿងព្រំប្រទានរបស់ប្តីប្រពន្ធជាប់ចោតមួយគូ បន្ទាប់ពីធ្វើសវនាការកាលពីខែឧសភានិងចេញដីកាចាប់របៀបជាប់ពាក់ព័ន្ធនិងចេញដីកាចាត់របៀបជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មដោយសង្ស័យថា ពួកគេបានចាក់សម្លាប់បុរសវ័យចំណាស់ម្នាក់ដែលត្រូវជាឪពុកបង្កើតនិងជាឪពុកក្មេករបស់ពួកគេ បន្ទាប់ពីមានការឆ្លោះប្រកែកគ្នាប្តីប្រពន្ធហើយជនរងគ្រោះជាឪពុកបានចូលទៅអន្តរាគមនិងខាត់ពួកគេកុំឲ្យឆ្លោះប្រកែកគ្នា ហើយក៏មានការប្រទងប្រទាញគ្នាបណ្ដាលឲ្យកំបិតដមុតស្រួចចាក់ត្រូវចំឪពុកក្មេកជាច្រើនកំបិតបណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃកើតហេតុនោះហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅបូរីមួយកន្លែងក្នុងភូមិថ្នោតជ្រំបួនសង្កាត់បឹងទំពុន2ខណ្ឌមានជ័យរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី13ខែសីហាឆ្នាំ2021លោកស្រីចៅក្រមឈុនដាវី បានសម្រេចធ្វើការចោទទម្លាក់បទប្រកាន់ចំពោះជនជាប់ចោទជាប្តីពីបទឃាតកម្មដោយសារតែមានពីរដ្ឋភាពតែមានសម្រេចផ្តន្ទាទោសជនជាប់ចោទជាប្រពន្ធនិងដែលត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះ ដាក់គុក13ខែដោយធ្វើការកែប្រែបទចោទប្រកាន់ពីបទឃាតកម្មតាមបញ្ញត្តិមាត្រា199ដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី10ទៅ15ឆ្នាំមកជាបទមនុស្សឃាតដោយអចេតនាវិញតុលាការក៏បានបើកផ្លូវឲ្យជនជាប់ចោត មានសិទ្ធិប្តឹងជំទាស់ទៅកាន់ថ្នាក់លើតាមនីតិវិធីច្បាប់ លោកស្រីចៅក្រមបានថ្លែងថា ជនត្រូវចោតទាំងពីរនាក់នេះ មានឈ្មោះហេងសៅរស្មីភេទប្រុសអាយុ31ឆ្នាំមុខរបរមុនខាត់ខ្លួនជាទីហ៊ានជាងទឹកត្រូវជាប្តីនិងឈ្មោះប៊ុនសូហ្វែភេទស្រីអាយុ28ឆ្នាំត្រូវជាប្រពន្ធមានមុខរបរមុនខាត់ខ្លួនលក់ផលិតផលតាមអនឡាញរីឯជនរងគ្រោះមានឈ្មោះប៊ុនសវណ្ណាអាយុ60ឆ្នាំមុខរបរនៅផ្ទះត្រូវជាឪពុកបង្កើតនិងជាឪពុកក្មេករបស់ជនជាប់ចោតទាំងពីរ។ ជនជាប់ចោតទាំងពីរនាក់ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចនគរបាលសង្កាត់បឹងទំពុនកាលពីថ្ងៃទី13ខែសីហាឆ្នាំ2021នៅបុរីមួយកន្លែងភូមិថ្នោតជ្រុំ4សង្កាត់បឹងទំពុន2ខណ្ឌមានជ័យរាជធានីភ្នំពេញ បន្ទាប់ពីជនរងគ្រោះត្រូវស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរពេកហើយលោកគ្រូពេទ្យមិនអាចជួយសង្គ្រោះគាត់បាន ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ